ពន្ធកូនរួចហើយបដិញឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេគុំដនដើមស្នេហ៍មកស្អាតតែម្ដេចឆ្ងាញ់ប្តីខ្ញុំប្តីខ្ញុំទេ សូមនាងដងខ្លួនចាញ់ ក៏យ៉ដែរដឹងតែខប់ខប់ហ្មងអើយបងភក្តី អូនហើយដេញអូនចេញពីផ្ទះហើយតែក៏ភ្លៀងអូនទៀតអូនចេះចិត្តច្រើនបែបនេះតាំងពីកាលមិនបានធ្វើរឿងជាដាក់ប្អូនខ្លួនឯងចឹងឈប់និយាយពីអ្នកនឹងសិនព្រោះខ្ញុំមិនចង់ឲ្យអាមកឃើញមកស្ដាប់ឬរឿងថោកទាបបែបនេះរួយពេលអាប់អោន ត់អីណាអត់អីបងឯងខ្វះចង់បោកខ្ញុំបងមិនបាច់ព្យាយាមមកនិយាយលួងលោមដើម្បីចង់បានវីដេអូមួយនឹងឯងគ្មានថ្ងៃ ខែណៃស្រឡាញ់បងអីចុះណៃលុបវីដេអូនឹងចោលទៅបងសុំណាចាំបងសុំបងស្រែណៃអរណៃនៅបន្តទៀតណាខ្ញុំអត់បានល្ងងងាយឲ្យបងឯងបោកទេហើយខ្ញុំគ្មានថ្ងៃបានមករៀនហើយមកលុបវីដេអូចោលទេ No way តើតើបានលុយបានខ្ញុំសុខចិត្ត

ចង់បានលុយហ៎បងកោតតែឯងនេះហ៊ាននិយាយចេញមករួចហ៎ឯងនេះមុខក្រាស់ខ្លាំងណាស់ហេមិនចេះអៀនមាត់អត់មានចេះខ្មែរអីខ្លះហ៎លុយមកស៊ីប្តីបងស្រីហើយនៅមកចាំខុសវីដេអូទៀតឯងគិតថាពេលដែលឯងផុសទៅហ្នឹងមានអ្នកស្រឡាញ់ចូលចិត្តឯងមែនគេមានតែស្អប់ខ្ពើមរអមនៅលក់ជាឯងទៅដល់កន្លែងណាគេខ្ពើមរអមនៅកន្លែងនោះខ្ញុំអត់ខ្វល់ យ៉ាងម៉េចក៏យ៉ាងម៉េចទៅព្រោះខ្ញុំគ្មានផ្លូវដើរដដែលព្រោះពេលដែលផុសទៅខ្ញុំក៏អត់ខូចខាតប្រមាណដែរខ្លាចតែប្តីបងទេខូចគេឈ្មោះស្រួលមិនស្រួលផ្ទះជួលក៏ត្រូវបាត់ទាំងអស់ព្រោះតែគេខ្លាចអាបងចង់សារអត់សារឲ្យខ្ញុំផុសលេងលេងហើយបានល្បីមែនតែនអាយចង់បានប្រមាណបងក៏អាចស្មានដឹងដែរថាវាប្រមាណអេឯងកុំនិយាយសាំញ៉ាំច្រើនពេកណា 50000ដុល្លារណែវាទៅយហោហេតុពេកទេណាបងមានលុយច្រើនសឹងអីប៉ុណ្ណឹងអត់ហ៊ានឲ្យមានអីបានតាបានព្រមឲ្យក៏បានខ្ញុំស្លូទេហើយក៏អត់ចូលចិត្តនិយាយច្រើនដែរអញកំតត់អា ឈរនឹងសិនហើយអូយើងគ្មានជំរឿនហើយក៏បានយើងព្រមឲ្យឯងក៏បានដែរប៉ុន្តែឯងចាប់ពីថ្ងៃនេះតទៅឈប់ឲ្យយើងឃើញមុខមនុស្សដូចជាឯងតទៅទៀតចាប់ទុកថាយើងនេះមិនដែលមានប្អូនដូចជាឯងចោះជាតិមុខឬក៏ជាតិណាណាក៏ដោយកុំឲ្យជួបមីប្អូនដែលលួចស៊ីប្តីបងស្រីខ្លួនឯង លុយខ្ញុំមិនត្រូវទិញដីចម្ការត្រូវលាយអស់ហើយក៏ដោយសារតែខ្ញុំមិនចេះស្កប់ស្កល់របស់បងណា មិនຕົកចិត្តមនុស្សចរិតសត្វនោះជាឯងហើយហាមដល់ទូរស័ព្ទនោះមកវិញទូរស័ព្ទដែលស្មោកគ្រប់ វាថាឯងគិតមើលម្ដងទៀតទៅណាពួកឯងក៏ដឹងហើយថាគ្នាអត់ដែរហានាគេមកវិនិយោគទុនជាមួយឯងតែឥឡូវគ្នាហៅឯងចូលហ៊ុនដែលគ្នាកម្រងធ្វើផ្ទះជួលថ្មី នៅលើដីដែលគ្នាកម្រងទិញហ្នឹងហ៎ឯងគិតមើលទៅបើសិនជាធ្វើនៅទីនោះវាមានរោងចក្រហើយឯងក៏ដឹងដែរថាវាមានសក្តានុពលប៉ុណ្ណាមូនីកាគ្នាដឹងថាប្តីប្រពន្ធរបស់ឯងតស៊ូណាស់ទម្រាំមានថ្ងៃនេះ ប៉ុន្តែផ្ទះជួលរបស់ឯងឥឡូវនៅជំពាក់លុយធនាគារនៅឡើយទេតាមតែគ្នាដឹងមកគឺឯងយកលុយធនាគារមកសងហើយប្រាក់ដែលប្រមូលពីផ្ទះជួលក៏នៅតែសងធនាគារមិនទាន់ស្រួលនៅឡើយដែរត្រូវអត់ហើយអាដីចំការដែលឯងរស់ស៊ីដាំបន្លែផ្លែឈើគេនោះក៏នៅតែមិនទាន់ស្រួលបួននៅឡើយដែរហើយមករយៈក្រោយនេះគ្នាដឹងរឿងអាស្រូវប្តីប្រពន្ធរបស់ឯងផងគ្នាមិនហ៊ានប្រថុយទេ ទោះបីជាឯងចេញមកមកធានារ៉ាប់រងទាំងអស់ឲ្យគ្នាលើក៏ដោយក៏គ្នាមិនហ៊ានដែរស្គាល់គ្នាទេណា បានគ្នានិយាយប្រាប់តាមត្រង់នេះឯងដឹងរឿងអីពីគ្នាខ្លះគឺរឿងបងប្អូនជីដូនមួយរបស់ឯងដែលបានលុយ50000ដុល្លារពីឯងណាកុំប្រាប់ថាឯងមិនដឹងថាម៉េចហ្នឹងប្តីខ្ញុំទេខ្ញុំសុំកត់ម្នាក់ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាខ្សែកូជុលស្អីលើនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា All Volcano របស់ខ្ញុំអ្នកអាចរកទិញ All Volcano All Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Colgate Make Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបរបស់អត់ ដមានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមាន ប្តីខ្ញុំទេខ្ញុំសូមកូតម្នាក់នឹងមួយបានទេនេះឯងដឹងរឿងអីពីគ្នាខ្លះគឺរឿងបងប្អូនជីដូនមួយរបស់ឯងដែលបានលុយ50000ដុល្លារពីឯងកុំប្រាប់ថាឯងមិនដឹងថាម៉េចណានេះ រឿងបងប្អូនជីដូនមួយយើងហេតុអីក៏ឯងដឹងវាមិនបាននិយាយអីច្រើនទេគ្រាន់តែប្រាប់ថាប្តីរបស់អុយទៅមិនអីទេរឿងប្តីប្រពន្ធរបស់ឯងឯងសម្រួលគ្នាទៅកុំអុយតែរឿងអាស្រូវបែកខ្ញាច់រឿងស្រីញីចេញទៅខាងក្រៅទៅបានទេមូនីកាឯងក៏ដឹងដែរណាបើប្តីប្រពន្ធរបស់ឯងមិនចុះសម្រួលនឹងគ្នា អ្នកដតីក៏គេមិនហ៊ានមករស់ស៊ីជាមួយនឹងយើងដែរ ហើយគ្នាក៏ដឹងថាឯងប្រកាសជាខ្វះកាតលុយកាក់ខ្លះហើយបានជាឯងមកបបួលគ្នា ដាក់លុយធ្វើផ្ទះជួលថ្មី តែ គ្នាសុំទោសផងណាម៉ូនីកាអញ្ចឹងគ្នាត្រូវទៅយកកូនផងអញ្ចឹងគ្នាទៅមុនដែរណានេះវាស្អីគេណាយើងខំឲ្យលុយវាដើម្បីបំបត្តិរឿងនេះហើយតា វានៅយករឿងគ្រួសារខ្ញុំទៅហែកហួរឲ្យគេដឹងទៀតទេនេះជាបងប្អូននឹងគ្នារឿងមួយក៏ជាស្អីទៅវិញទៅរឿងមួយក៏វានេះគឺជាសត្វធាតព្រះអើយព្រះនេះវាព្រោះតែស្រីស្រីណាមិនដឹងតែវានេះគឺជាសាច់ឈាមរបស់ខ្លួនឯងទៀតអឡូជំរាបសួរ មកអត់អូចានេះខ្ញុំឲ្យដៃរបស់ខ្ញុំតាក់ទងទៅខាងបងហើយតានេះគាត់អត់តមកតាក់ទងទៅទេអញ្ចឹងឲ្យខ្ញុំសុំទោសផងណាអញ្ចឹងចាំខ្ញុំឲ្យគាត់តាក់ទងទៅខាងបងវិញឥឡូវនេះលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះនេះធ្វើអីនឹងហេតុអីក៏តែតែរំលើកអញ្ចឹងលេខទូរស័ព្ទនេះមិនអាចតាក់ទងបានទេនៅពេលនេះ ប៉ុន្តែបងខ្ញុំព្យាយាមមើលអស់ដូចជាអត់មានបន្ទប់ណាមានបញ្ហាទឹកតែបើបងប្រាប់ថាមានបន្ទប់មានបញ្ហាទឹកណាបងនឹងព្យាយាមមើលអស់លទ្ធភាពនឹងហើយដូចខ្ញុំគ្រាន់ប្រាប់ចឹងតែជួយខ្ញុំទៅបង្កើតអំពីកន្លែងឯងអញ្ចឹងខ្ញុំអត់ចង់តែជួយមានបញ្ហាអាបញ្ហាស្ទះទឹកស្ទះលូវាសំខាន់ណាបាទអញ្ចឹងជឿអាចជួយត្រួតពិនិត្យច្បាស់មែនទែនណានេះដូចជាបន្ទប់នេះដែលគេប្រាប់ថាមានបញ្ហា Siap untuk ខ្ញុំឮថាបន្ទប់ទឹកស្ទះឥឡូវខ្ញុំដាក់ជាងមកជួយជួយបន្ទប់ទឹកជូនអូចាគឺបន្ទប់ទឹកខ្ញុំនឹងអត់ដឹងថាស្ទះប្រព័ន្ធលូឬក៏ស្ទះចរន្តទឹកទេនេះខ្ញុំក៏អត់ច្បាស់ដែរឥឡូវខ្ញុំសុំដាក់ជាងចូលពិនិត្យជូនណាចាជើងចូលអឺអញ្ចឹងខ្ញុំសុំចូលមើលតិចណាអឺគឺឲ្យជាងចូលទៅមើលសិនទៅ អឺបង ប្រុសសង្ហានៅណាសិនណាខ្ញុំសុំរាក់ទាក់បន្តិចសិនបានអត់បាទរីករាយព្រៃអ្នកជួលបន្ទប់ស្អាតបែបនេះខ្ញុំស្វាគមន៍ជានិច្ចអូនិយាយអញ្ចឹងបន្ទប់ទឹកខ្ញុំនឹងប្រហែលជាអាសាស្ទេហើយព្រោះទៅតែចូលមកនៅប្រហែលថ្ងៃសោះហ្នឹងណាពូជទឹកក៏ពិបាកលំមុខក៏ពិបាកចុះបើមានបញ្ហាលើក្រោយធ្វើមកយើអូមិនអីទេ បើមានបញ្ហាអីចាំខ្ញុំបិទលេខទូរស័ព្ទជាងដាក់នៅអញ្ចឹងស្រួលកញ្ញាទៅរកបានអូយបាក់លុយឲ្យទៅម្ចាស់ផ្ទះសោះតែឲ្យតែទៅជាងទឹកទៅវិញខ្ញុំចង់សុំនាមកាតបងមួយបានអត់ຕົកតែទៅស្រួលនិយាយគ្នា ដែលគេហៅថាមនុស្សប្រុសស្រី ស្រួលប្រស័យតាក់ទងគ្នានោះអីបាទបាន ពីរោះខ្លាំងណាស់ណោឈ្មោះសិទ្ធិភក្តីតែម្ដងចឹងបើមានបញ្ហាលើក្រោយខ្ញុំសូមរំខានបងខទៅបានអត់ប៉ុន្តែសូមប្រាប់មកមុនណាមកណាខ្លះដែលអាចទេទៅបានព្រោះខ្លាចខទៅរំខានបងនោះអីមិនអីទេស្វាគមន៍ជានិច្ចខ្ញុំអត់ដឹងហើយលោកប្រធានដូចជាអត់មានបញ្ហាអីទេគ្រាន់តែវាអាចនឹងជ្រូកសរសៃសក់ឬក៏ចប់សាប៊ូចូលកម្រិបលូតិចតួច អញ្ចឹងខ្ញុំសូមលាលោកប្រធានសិនហើយព្រោះប្រពន្ធតំតែមកថានៅផ្ទះមានបញ្ហាមួយកូនអូខេតែមិនចង់អរគុណច្រើនពីលេបធានម្ចាស់ផ្ទះស្អាតបែបនេះហ៎ចង់ទៅស្គាល់ផ្ទះម្ចាស់ផ្ទះដល់ហើយអឺបងអានេះបងសុំទៅអាឡូពុនសំឡាញ់ ថាត្រូវនិយាយគ្នាអូខេអូនបងទៅដល់ហើយសុំទោសណាបើមានការអីអាចទូរស័ព្ទមកខ្ញុំពេលក្រោយបានណាពួកឥឡូវខ្ញុំមានធុរៈទៅជាបន្តចានេះសិនចាវ័យក៏ក្មេងរូបរាងក៏សង្ហាសូនី ឯងគួរតែគិតអ្វីម្យ៉ាងហើយ ទៅមកពីណាប្តីខ្ញុំទេខ្ញុំសុំកត់ម្នាក់នឹងមួយបានទេ បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែបានដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើង ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់នេះត្រៃចែកមានសរុបប្រកបដោយដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តី ខ្ញុំទេខ្ញុំសូមកត់ម្នាក់ បាយទៅមកពីណាបងមកពីបណ្ឌិតផ្ទះជួលដែរមានបញ្ហាហើយឯងខបងប្រញាប់ញ៉ាំមានការអីបាយមកជួបម្ចាស់ដីគេនៅអូមកផ្លែឆឹងបាយនឹងអត់មុននឹងម្ចាស់ដីគេតែមកស្ទេបន្ទោអូនខ្លាំងណាគេថាអូននេះជាមនុស្សដែលមិនគ្រប់ពាក្យសម្ដី មិនឲ្យតម្លៃការងាររបស់គេ ហើយនៅគេខាត់ពេលរងចាំយូរទៀត អូនឆ្ងល់មកឯងនេះមិនបានធ្វើការប្រហែសម៉ែថាណាត់គេពេលផឹកឥឡូវថ្ងៃត្រង់អត់ក៏បានឃើញចេញទៅទៀតបងសុំទោសបងរវល់រហូតដល់ភ្លេចអូខេឥឡូវបងប្រញាប់ទៅជួបគេណា រហានដល់ថ្នាក់នឹងផងណោះអាហារជិតគ្នាតាជីតែ5នាទីក៏ដល់ហើយនេះគេ check in ចាំយូរកន្លះម៉ោងបើឯងជីទៅតនហើយសូននេះឆ្លៀតឱកាសអស់ប្រសោបមានតែយកប្តីគេទេដែលអាចធ្វើឲ្យឯងចាក់ចេញពីផ្ទះជួមួយនេះ គេលឿនលឿនទៅខ្ញុំមានការប្រញាប់ផងចាស់បងខំមកពីឆ្ងាយផងចុងក្រោយមកកន្សែអត់ជួបវិញទេណាធ្វើអ្នករស់ស៊ីបើមិនចេះយកយកគ្នាអញ្ចឹងថ្ងៃក្រោយមិនបាច់រស់ស៊ីមួយគ្នាទៀតទេ ចាត់ទុកថាជាឱកាសដ៏ល្អសម្រាប់ខ្ញុំណាដែលបានទិញដីនេះទៅចោះ ត់អីទេអូត្រូវហើយខ្ញុំមកជាម្នាក់ដែលជួផ្ទះហ៎អូហើយមិនបានអីមកនេះបានអូគឺខ្ញុំឃើញបងផុស check in ហ្នឹងណាទៅខ្ញុំអបសុកទៅមកលេងហ្នឹងណាហើយក៏ចង់ឃើញមុខបងមានការអីមែនត្រូវការខ្ញុំអឺអត់ទេ ចង់ជួបមុខបងច្រើនជាងនិយាយអញ្ចឹងបងមកទីនេះធ្វើអីដែរ បាទបងមកទីនេះគឺដើម្បីទិញដីព្រោះអីទីតាំងល្អសម្រាប់ធ្វើផ្ទះសម្រាប់ជួលព្រោះអីនៅនេះវាជិតទីក្រុងអញ្ចឹងមានមនុស្សជួលច្រើន ហើយបើបង្កើតជាបុរីឬក៏ផ្ទះល្វែងវាងាយស្រួលសម្រាប់ការលក់ចេញបងណាមិនត្រឹមតែសង្ហាទេតែឆ្លាតហើយបកកាយរកស៊ីទៀតប្រពន្ធបងណាពិតជាសំណាងណាដែលបានប្តីបកកាយបែបហ្នឹងបាទអរគុណ អូបងគិតថាលាទៅមុនសិនណាព្រោះសារលេងងាយអូបងអញ្ចឹងខ្ញុំសុំទៅដែរបានអត់រឿងអីដែលថាមិនបានសុំចេះ បងខំមកវិញមែនលបទៅជប់មនុស្សស្រីមែនបងឯងកាត់អីនេះមិនមានហេតុផលចឹងផ្លូវឡើងឆ្ងាយហើយចោលបងទៅក៏ទៅចោលបងមកក៏មកផ្លោភ្លាមចឹងហ្មងហ៎ចុះខាងម្ចាស់ដីគេនិយាយថាម៉េចបោកបានជុំម្ចាស់ដីឯងគេកិនសែអត់ជុំអត់បានជុំម្ចាស់ដីហើយនៅមកយឺតទៀតអារឿងមកយឺតវាមិនអីទេតែនេះទូរស័ព្ទបងឯងមិនក៏បាត់រហូតអញ្ចឹង ពូសបងវាអត់ថ្មចុះជាការបានទេអូនឯងប្រកែរឿងម៉េះអូនឯងប្រពន្ធមិនមែនអញ្ចឹងទេណាការដែលខ្ញុំខ្លាចទៅជាអញ្ចឹងក៏ដោយសារបងឯងបងឯងជាអ្នកដល់មីរៀនផិតបត់ឲ្យខ្ញុំច្រើនពេកបងធ្វើឲ្យខ្ញុំកលាចខ្លាចពីថាក្បត់សំដីតែសំដីបងឯងនិយាយក៏ខ្ញុំលែងជឿដែរជឿជឿរឿងអនឯងបោះហត់បោះសូនងទឹកសម្រាប់មុនណា កាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតាសាកូជុលស្អីលើនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺជា O Volcano របស់ខ្ញុំអ្នកអាចរកទិញ O Valtin O Volcano បាន នៅតាមតូបដែលនៅជិតអ្នកស្មានជីវិតរស់រវើងភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat Colgate Max Fresh កាន់តែស្រស់ស្រាយកាន់តែជឿជាក់ ត្រាយចែកមានសរុបរបស់អត់ប្រាប់ដំណឹងព័ត៌មានបន្ថែមសូមទំនាក់ទំនងអេធូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានប្តីខ្ញុំទេខ្ញុំសូមកូតម្នាក់នឹងមួយបានទេបងហត់បោះសូនងូទឹកសម្រាប់មុនណា យ៉ាងម៉េចអូនមកពីប៉ាតែម៉ាក់ឈឺអញ្ចឹងប៉ាកុំចូលមកចិត្តម៉ាក់កូនខ្លាចម៉ាក់កាន់តែឈឺដោយសារឃើញមុខប៉ាប៉ាសំទោសកូនសម្លាញ់អូនយ៉ាងម៉េចហើយខ្លួនអូនក្តៅចាំបងយកទឹកជូតឲ្យណា ម៉ាក់រឿងណាកូនឆ្លាតម៉ាក់បង្កើតអីទេកូនកុំយំអញ្ចឹងណាបើកូនយំអញ្ចឹងកូនលេងស្អាតហើយណាកូនឆ្លាតបោះណា ងមានចេតនាធ្វើបែបហ្នឹងទេតែមកពីអូនក៏ច្រើនតែយ៉ាងណាក៏ដោយក៏បងជាអ្នករួមចំណែកខុសដែរហើយបងសំទោសណាអូន អូនជប់គ្រឿងបងទៅណាប្រពន្ធសម្លាញ់កូនស្រីប៉ាទៅយកថ្នាំក្នុងទូឲ្យម៉ាក់ញ៉ាំតិចមកកូនណាចាប៉ា យាយជាមួយបងបន្តិចមើលណាប៉ុនសំឡាញ់ថ្ងៃហ្នឹងបងសុខចិត្តអត់ទៅធ្វើការមកទុកការងារចោលនៅមើលថែអូនរបស់អូនបែបនេះការងារសំខាន់មកបាត់កើតអីបងឯងទៅធ្វើផលិតការងារអូនជាប្រពន្ធបងប្រៀបបានទៅនឹងជីវិតរបស់បងការងារមិនសំខាន់ជាងអូន គ្មានអ្វីដែលសំខាន់ជាងអូនទេអរគុណកូនអូនអូនលេខថាឲ្យឆាប់ជាយើងថារោគរែងមកគ្នាណាប៉ុនសម្លាញ់ chúng mối mẹ vui ấy thở chút nữa không có nào sao thì vẫn sao thì người tí về cái giá giá ចាប់ផ្ទះហ្នឹងអត់ចាប់បណ្ណាទៅចាត់ទុកខ្ញុំនេះជាអ្នកជួលគ្មានតម្លៃចឹងហ៎បន្ទប់ទឹកក៏ស្ទះគួរឲ្យខ្ពើមគ្មានទឹកប្រើទៀតជាម្ចាស់ផ្ទះណាគ្មានទំនួលខុសត្រូវសោះអញ្ចឹងខ្ញុំមិនបាននៅហ្វ្រីទេណាខ្ញុំទៅតែបង់លុយប្រហែលថ្ងៃមុនទេគួរតែចេះមានទំនួលខុសត្រូវខ្លះផងធ្វើជាម្ចាស់ផ្ទះគេទាំងមូល មានបញ្ហាតិចតួចបើធ្វើឲ្យអធិជនមិនបានទេបិទមិនបាច់ជួតែម្ដងទៅសុំទោសផងណាសុំទោសចំពោះកំហុសឆ្គងចាំខ្ញុំឲ្យគេទៅជួបជុំនៅថ្ងៃនេះណាថ្ងៃនេះអត់ប្រកាសជាបានជួបបងមិនខាន កើតទេឯងត្រូវតែពង្រឹងសមត្ថភាពឯងឲ្យបានពូកែចង់ធ្វើជាស្រីប្តីគេតោះតែឯងពូកែមុខក្រាស់មិនចេះខ្វះតើបអាចចាប់ប្តីគេបានប្រមាញ់ប្តីគេឲ្យខ្លាចប្តីខ្លួនខ្លាចជាចំណៃខ្លួន បានមិនមែនជារឿងងាយហ្នឹងហើយអើយចាំតិចអើ គុំបានជួបគ្នាអូខេអើយអូយណែលោក xong tôi thì nó ất ất mình thấy này mà nó nhau phải nhấp nhau ban mơ cha cứ xem mặt ấy đi ờ ờ nên là nên cho bà chị ất thử thằng nam em này នេះជានាងការរបស់ខ្ញុំបើមានបញ្ហាអីអាចខំខ្ញុំបានណាអញ្ចឹងខ្ញុំលាសិនណាពួកខ្ញុំប្រញាប់ចាចាំខ្ញុំខទៅលាសិនហើយ ហ៊ានគ្មានថ្ងៃបានធ្វើអ្វីទៅតលះបងទើបសម្រេច ទេបងបាទអត់អីបងជួយមើលទឹកឲ្យអូននៅអូនដោជាស្អស់ស្អាប់ខ្លាំងណាស់នេះត្រង់អត់បានទេអត់មានបញ្ហាទេទឹកចេញធម្មតាតើអូនតែមិនអូនមូលអត់ចេញចឹងសង្ស័យតែទឹកនេះអស់ទាញបងដើម្បីជួយអូនទៅ បងកំដរអូនបន្តិចបានអត់ខ្លួនអូនចិត្តតឡាំងកំដៅចង់ឲ្យបង ជួយបន្ធូរបន្ថយអូននឹកបងដូចមិនដែលលក់តាំងពីជប់នៅបងម្ល៉េះកុំបារម្ភទុកចិត្តលើបងចោះរឿងសប្បាយសប្បាយបែបហ្នឹងណាបងចូលចិត្តចាំបងជួយបន្ធូរបន្ថយឲ្យអូនណាមិនឲ្យតោះចិត្តធានាមកសំណុក អប៉ែនេះមើលទៅមិនធម្មតាដែរតាគិតអីម្យ៉ាងទៅឆោដាចាំមិនហើយកញ្ញាស្អាតខ្ញុំលោលេងទេខ្ញុំចង់ដឹងថាមនុស្សប្រុសដែលមានទំនួលខុសត្រូវវាយ៉ាងម៉េចទៅប៉ាបើម៉ាក់ចេះបត់ប៉ាដូចប៉ាក្បត់ម៉ាក់ប៉ាចេះឈឺដែរអត់គេខំមកប្រាប់អូនថាចំការត្រូវខូចខាតអស់ហើយនេះបងកំប្រាប់ណាថាបងអត់មានបានទៅធ្វើចំការបាក់ឃើញបានអូ my god my husband យើងជាស្រីលុយលាក់ដូចគ្នាហេតុអីយើងមិនបានអីនាងបានអីទៅវិញ នេះបើខ្ញុំសរសើរសរស្លាកម្លេះនៅថ្ងៃហ្នឹងក្នុងពិភពលោកនេះមនុស្សដូចជាបងអូនប្រហែលជាគ្មានទៀតតែបើមានក៏គេសម្រាប់ចោលម្នាក់អូខ្ញុំអង្វរក៏បានសូមកុំមករុំខាន នកូនកូនរួចហើយប្តេជ្ញាឡើយស្រលាញ់ប្តីខ្ញុំកូនប្តីខ្ញុំទេគុំដុនដើមស្នេហ៍មុខស្អាតតែម្តេចឆ្ងាញ់ប្តីខ្ញុំប្តី